ទទួលយកនៅបច្ចុប្បន្នភាពដែលមានអញ្ចឹងទៅពាក្យថាចង់មានន័យថាយើងទន្ទឹងធัวដែលមិនតាន់ប្រកបមែនទេទីហៅថាអូតរួចកូនទេអញទៅហ่ะគឺទន្ទឹងអនាគតទេឲ្យទៅទន្ទឹងអនាគតរំលងបច្ចុប្បន្នហ្នឹងហើយ សំខាន់ការដឹងហើយយល់ព្រមចំពោះសភាវៈដែលកំពុងកើតនឹងសេចក្តីទុកនឹងវាសាបពេលហ្នឹងឯងតែបើយើងចង់រੂអារម្មណ៍ដោយគិតថាបានដូច បំណងនឹងនាំមកនៅសេចក្តីសុខអត់មានទេវាខិនស្របតណ្ហាទេរឿងក្នុងโลกនេះ ពេលដែលយើងស្វែងរកហើយយើងថាបានអញ្ចឹងមកបានសុខហ្នឹង តាមពិតអត់មានបានដើម្បីនរណាទេវាគ្រាន់តែស្រប តាមបំណងតណ្ហាតណ្ហាវិទ្យាស៊ីមួយផ្លេតទៅ មានអារម្មណ៍ថាស្ងប់ចិត្តប៉ុន្តែតាមពិតអត់ទេវាកំពុងតែឆេះវាកំពុងតែស៊ីស៊ីយូរយូរទៅវាជួបកន្លែងខ្សោះទៀតវាប្រាថ្នារឿងផ្សេងទៀតហ្នឹងហើយសំបីតែរឿងបួសរឿងសឹកហ្នឹងដូចគ្នាដែរចឹងបានគេចិត្តតែសួរអាត្មាថាបួសរហូតអីសឹកអី ថ្មខ្លួនឯងមិនដឹងមកហ្នឹងមកដឹងថាថ្ងៃហ្នឹងជីវិតនៅបួសក៏ធ្វើការងារជាអ្នកបួសអញ្ចឹងទៅឃើញទេហើយចុះបើអនាគតសឹកចាំដល់ពេលហ្នឹងខ្ញុំគិតទៀតឧទាហរណ៍ដូចសម័យពលពតអញ្ចឹងមើលវាអត់នៅលើមនុស្សកំណត់ទេ អង្គខ្លះលោកថាបួសមួយជីវិតដល់ពលពតសពួងក្បាលឲ្យសឹកអស់ឃើញឃើញវាមិននៅលើលោកទេ ហ្នឹងហើយទោះបីជាលោកតាំងចិត្តថាយាវជីវੰងបួសមួយជីវិតអីអីចឹងមែនប៉ុន្តែស្ថានភាពខ្លះធ្វើឲ្យលោកបួសអត់កើតហ្នឹងហើយចឹងបាន enjoy what you have កុសលធម៌វាមិនរើសមនុស្សប៉ុន្តែនិយាយពីបួសបើដូចជាសម័យពុទ្ធកាលសម័យដើមដែល លោកសង្ឃអត់មានទទួលខុសត្រូវអីគឺថានឿយណាយទៅបួសគឺថាភេទជាអ្នកបួសនឿយណាយហ្មងគ្រាន់វត្តអត់ដល់ច្បាក់ទេភាកច្រើន លោកទៅទាំងព្រៃដើរគ្មានវត្តគ្មានអីទេគេទុកថាជាមនុស្សអត់មានកម្មសិទ្ធិអ្នកបួសហ្នឹងជាមនុស្សអត់មានកម្មសិទ្ធិតែឥឡូវខណៈច្បាប់បួសហ្នឹងតើដើរអត់វត្តហ្នឹងគឺចាប់ឥឡូវហើយឃើញទេសាក់ទៅអត់មានអីវ័យត្រាចេញវិវត្តនេះវិវត្តនោះគឺចាប់លើឃើញ ជីវិតវាជាពាក់បាត់ហើយកុំទៅថាបួសអត់ជាពាក់បួសដែលវាអត់ជាពាក់សម័យព្រះអង្គបួសអត់ជាពាក់ឯងគេហៅថាមនុស្សនឹងគ្មានម្ចាស់អ្នកបួសមានជាមនុស្សអត់ម្ចាស់ខ្លួនលោកក៏អត់ហួងហែងនរណាលោកក៏មិននៅក្នុងការហួងហែងរបស់នរណាដែរមិននៅក្នុងការគ្រប់គ្រងរបស់នរណាទៀតជីវិតអញ្ចឹងបានវា free មែនតើប៉ុន្តែជីវិតអ្នកបួសឥឡូវណា free កើត អ្នកបួសឥឡូវហ្វ្រីអត់កើតទេលោកបួសនឹងដើរពិបាកជាងញាតិញោមផងអញ្ចឹងទៅដើរឆ្លងកាត់ប្រទេសត្រូវការទាំងពីរត្រូវការឆាយាឬក៏សង្ឃដីកាផងអឺត្រូវការប៉ាសពតដែរដូចញាតិញោមញាតិញោមត្រូវការតសញ្ញាណប័ណ្ណតែមិនមែនវ័យត្រាទៅរហូតដូចលោកទេ លោកហងៃបាក់ណាឧទាហរណ៍ថាឥឡូវលោកចង់ទៅនៅវត្តមួយទៀតទី1ត្រូវវ័យត្រាសុំអនុញ្ញាតពីចាអធិការ បើចារតិកាមិនវៃទេទៅណាគេអត់ទទួលដែរឃើញជីវិតលោកមានហ្វ្រីណាត្រូវគេគ្រប់គ្រងជាងកុហកទៀតទៅដល់វត្តគេហើយបើគេមិនវៃត្រាទទួលទេអញ្ចឹងមានន័យថាអត់សិទ្ធនៅ ពេញលេងទេ មានរឿងអីញ៉ៃញ៉ៃគេអត់ទទួលស្គាល់ផងគេចោតទៅលោកអត់វត្តមួយចប់បាត់ហើយលោកសម័យពុទ្ធកាលលោកអត់វត្តគឺល្អបំផុតអញ្ចឹងឯងបានព្រះអង្គសម្ដែងពីកំណាញ់5នោះអាវាសមច្ឆរិយៈ លោកសង្ឃនេះអត់ត្រូវកំណាញ់វត្តទេអត់ត្រូវជាប់ជាពាក់នឹងវត្តអារាម ទេ មានកណៅទៅមិនមានតនៅក្រោមដើមឈើទៅគ្មានពីណាទៅតាមរលរឿងលោកទេ តែឥឡូវល្បីខណៈល្បីថាលោកអត់វត្ត គេមើងងាយបាត់គេលេងជ្រះថ្លាបាត់ធៀបពិតលោកអត់វត្តហ្នឹងឲ្យល្អបំផុតវាអត់ជាពាក់ប៉ុន្តែឥឡូវថាល្បីថាលោកអត់វត្តមកមកអក្រក់ហើយអញ្ចឹងយើងថាបួសស្រួលមិនស្រួលទេ ព្រោះគេធ្វើឲ្យលែងស្រួលអស់ហើយច្បាប់ហ្នឹងមួយយ៉ាងក៏ដើម្បីការពារសវត្ថភាពដែរវាមាន ផលល្អដែរពីព្រោះដើម្បីកុំឲ្យអ្នកចេះតែបន្លំវាមានអ្នកបន្លំយល់ទេវាមិនមែនមានតែអវិជ្ជមានទេក្នុងនឹងដោយសារវាមានរឿងអញ្ញាអញ្ញាយច្រើន មានអ្នកបន្លំយកស្បងលោក មកពាក់អញ្ចឹងតែក៏អត់មានអាអាហ្នឹងគេដឹងថាលោកខ្លាំងខ្លាយហ្នឹងតែធ្វើមួយវាប៉ះមួយ ហ្នឹងហើយវាល្អដែរពិបាកអ្នកប្រឡំក៏ប៉ុន្តែក៏ពិបាករស់របស់លោកមែនតើនឹងដែរនិយាយទៅអឺដូចស្មាថាអញ្ចឹងថាយើងគ្រាន់តែគិតយើងចាំទេចាំអ្វីដែលព្រះអង្គសម្ដែងភេទអ្នកបួសនឹងជាភេទស្រាលយើងយល់តាមអញ្ចឹងតាមតាមអ្វីដែលព្រះអង្គសម្ដែងមក ហ្នឹងអ្នកបួសនឹងជាភេទស្រាលជាភេទមិនជាប់ជាពាក់អត់ទេបួសឥឡូវយើងគេជាពាក់ជាងអីទៀតជាពាក់ជាពាក់វត្តអញជាពាក់ពហិអញជាពាក់បើអត់ជាពាក់គ្មានរឿងឆ្លោះគ្នាទេក្នុងវត្តហ្នឹងដូចលោកឆ្លោះគ្នាមួយកុហកអីវ៉ាហ្នឹងឆ្លោះតដើមអីគេបើអត់ជាពាក់ឆ្លោះអីគេគឺជាពាក់រឿងវត្តអញហ្នឹងហើយបើខំឆ្លោះហ្នឹង ប៉ុន្តែអ្នកបួសមែនទែនគឺភេទដែលអត់ពិបាកណាយោត្រាយោទៅ ទៅទៀតហើយប៉ុន្តែ អាស្ថានភាពរាល់ថ្ងៃហ្នឹងវាអត់អនុញ្ញាតឲ្យលោកធ្វើអញ្ចឹងកើតមានពេលខ្លះទៀតក៏គេរោរឿងវត្តហ្នឹងលោកចេញពីហ្នឹងគ្រាន់តែចេញពីហ្នឹងគេប្រកាសថាលោកហ្នឹងចេញចេញចេញទៅរវត្តនៅទៀតឡើងបានហ្មងសិតតែរឿងសម្ពាធឃើញទេអឺឥឡូវអត់វត្តអញទៅនងព្រៃក៏បានអញទៅនងខ្ទួមក៏បាន ដូចសម័យព្រះបានទេអត់បានទេ សម័យពុទ្ធកាលឃើញលោកនៅព្រៃនៅអីឃើញមានរោងគេចាំចកាសុំចាំសាហ្នឹងគេមុនចាំសារោងចាំចកាគេហ្នឹងស្រួលអត់មានអាណាខ្វល់ទេភេទហ្នឹងភេទគេលេងខ្វល់ភេទគេអត់ជពាក់លោកក៏មិនជពាក់គេ គេក៏មិនជពាក់លោកអញ្ចឹងហើយបានលោកអត់មានកម្មសិទ្ធិដល់អត់មានកម្មសិទ្ធិវាឌូតទៅនៅក្នុងការសិក្សានិងការបដិបត្តិហ្នឹងហើយ ចឹងបានថាចង់បួសចង់បួសល្អដោយព្រះអង្គសរសើរហ្នឹងវាទល់ស្ថានភាពអញ្ចឹងរស់អញ្ចឹងបានវាអត់ច្បាក់មែនតែលោកអត់ទេអត់ច្បាប់អត់ត្រឡប់អត់លក្ខន្តិកៈអត់អីហ្នឹងឲ្យតឡើងធ្វើចៅតកៅទទួលខុសត្រូវចំលោកចំអីបងទឹកបងភ្លើងអីអញ្ញាអញ្ញាពេញហ្នឹង ទឹកប្រើភ្លើងមិនត្រូវអញ្ចឹងជួនកាលរកដោយធေါ်ខ្លះរកខុសធေါ်ខ្លះធ្វើម៉េចដូចវត្តនៅបរទេសដល់ច្រើនអីលោកមិនគៀសមិនអីបានអីបងទឹកបងភ្លើងចង់រស់អត់ខ្វល់មើលអត់គាត់នៅលើ